មុខងារសំខាន់របស់តម្រង់នោមទី1ច្រោះទឹកនោមឲ្យបានស្អាត និងចម្រាញ់ចេញ ទី2ច្រោះជាតិពុលផ្សេងផ្សេងចេញពីរាងកាយទី3ច្រោះជាតិពុលក្នុងឈាមឲ្យបានស្អាត ទី4រក្សាសម្ពាធឈាមឲ្យមានលំនឹង ទី5ជួយផលិតអរម៉ូនដែលអាចភ្ញោចការផលិតក្របឈាមក្រហម។ ជំងឺតម្រងនោមគឺជាជំងឺ មួយដ៏ស្ងៀមស្ងាត់បំផុតមិនសូវសម្ដែងចេញរោគសញ្ញាច្រើនទេដូច្នេះហើយតម្រាំតែយើងដឹងថាមានបញ្ហាតម្រងនោមនោះ ពេលខ្លះយឺតពេលទៅហើយប្រសិនបើពុកម៉ែបងប្អូនមានរោគសញ្ញាដូចខាងក្រោមនេះគឺនោមបានតិចតិចនោមញឹកនោមទាស់នោមពណ៌តែចាស់ឬពណ៌លឿងទុំចង់បាក់ទឹកនោមខ្សោយបាញ់បានចិត្តចិត្ត នោមធំក្លិននោមក្តៅនោមឈឺក្រហាយគ្រោះតម្រង់នោមហើមដៃហើមជើងឈឺសន្លាក់រោយចង្កេះឈឺសាច់ដុំក្រោមឆ្អឹងជំនីផុតក្អួតចង្អោវិលមុខអស់កម្លាំងគេងមិនលក់អារម្មណ៍ខ្សោយឆាប់ភិតភ័យឡើងឈាម អាឡើងអាស៊ីតបាត់បង់ចំណង់អាហារអាឡែកស៊ីក្លិនខ្សោយផ្លូវភេទអសមត្ថភាពផ្លូវភេទគ្មានចំណង់ហូបបន្លែស្រស់មិនបាន សមត្ថភាព ខួរក្បាលធ្លាក់ចុះមានអាការៈដូចជាជំងឺបេះដូង ទាំងអស់នេះគឺជារោគសញ្ញានៃជំងឺតម្រងនោមវាបានចាប់ផ្ដើមវិវត្តខ្លួនបន្តិចម្ដងបន្តិចម្ដងរាប់ឆ្នាំសូមរួសរាន់ក្នុងការព្យាបាលឲ្យទាន់ពេលវេលាកុំទុកឲ្យធ្ងន់ធ្ងរអីបើពុំដូច្នេះទេយើងនឹងមានការខូចខាតតម្រងនោមតែម្ដង ថ្ងៃនេះខ្ញុំបានសូមណែនាំឈុតផលិតផលធម្មជាតិម៉ាក់ធានដែលមានឯកទេសបំផុតចំពោះតម្រងនោមរបស់ពុកម៉ែបងប្អូនបានឈុតនេះគឺយើងមានកាល់ស្យូមជីវជាតិខ្ពស់ម៉ាក់ធានដែលជាកាល់ស្យូមមួយប្រភេទជាប់ចំណាត់ថ្នាក់លេខ1លើពិភពលោក ដែលមានការទទួលស្គាល់និងផ្គត់ផ្គង់ឲ្យអង្គការសហប្រជាជាតិជាផ្លូវការហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺកាល់ស្យូម ធម្មជាតិធានផលិតផលម៉ាក់ធានមានការទទួលស្គាល់ពីអង្គការយានអវកាសរបស់ ប្រទេសរុស្ស៊ីផងដែរនិងមានការគ្រប់គ្រងពីស្ថាប័នធំធំជុំវិញពិភពលោកជាច្រើនទៀតទី2យើងមានផលិតផលស៊ីទូសងម៉ាធាន ដែលជាផលិតផលម្យ៉ាងឯកទេសសំខាន់ក្នុងការលាងសម្អាតជាតិពុលជាតិគីមីចេញពីរាងកាយជាពិសេសគឺតម្រងនោមទី3ផ្សិតស្មៅដង្កូវកូឌីសេបផ្សិតស្មៅដង្កូវកូឌីសេបគឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអាយុកាល1500ឆ្នាំមកហើយវាមានឯកទេសសំខាន់បំផុតក្នុងការដោះស្រាយបញ្ហាតម្រងនោមខ្សោយតម្រងនោមឬ ឬក៏ខ្សោយផ្លូវភេទជូនពុកម៉ែបងប្អូនបានអ្វីរឹតតែអស្ចារ្យជាងនេះទៅទៀតនោះគឺឈុតបទផលទាំងអស់នេះអាចជួយការពារនិងព្យាបាលជំងឺនិងកំពុងចរាចរនៅលើពិភពលោកជាង190ប្រទេស ជាមួយនឹងអតិថិជនជាង46លានគ្រួសារកំពុងតែប្រើប្រាស់ហើយអ្វីដែលសំខាន់គឺម៉ាកផលិតផលរបស់យើង មានការរីកសាយបានរហូតដល់ជាង190ប្រទេសផងដែរជាចុងក្រោយខ្ញុំបាទសង្ឃឹមថាពុកម៉ែបងប្អូននឹងធ្វើការព្យាបាលតម្រង់នោមឲ្យបានទាន់ពេលវេលាកុំឲ្យមានការហួសពេលឲ្យសោះ